អូយមកដល់នឹងគ្រាន់ចង់ប្រាប់ថាគេចូលត្រង់ខ្ញុំទៀតហើយបងបញ្ញាចូលស្ដីខ្ញុំមកបើមិនចង់ទេចាត់អត់លត់ទៅចាំពីពីឆ្នាំទៀតណោះបានហើយមិនចង់ស្ដាប់ហាត់ផលបងទៀតទេម៉ែចូលស្ដីទៅដឹងផលឡាយកូនមកជើងមានលុយមកពីណាណែថ្លៃទឹកដោះគេថ្លៃណាកូនមានតែលក់ដីស្រែហើយបើលក់ទៅពេលការឲ្យបានអីធ្វើកូនចាប់បានទៀតទេម៉ែកូនគ្រឿងការម៉ែហេហើយតាសាហើយកូនឯងធ្វើអីហ្នឹងបាទបងដកកូនចាស់ឲ្យអស់ហើយម៉ែថាត្រូវធ្វើមិនចុះហើយការហ្នឹងក៏ដូចសងគុណម៉ែអញ្ចឹងអាយអើយអស់ទឹកត្រីអី បើទឹកត្រីស្បងបើជំនួសទៅនៅតុងវែងឆ្នាំងវែងហ្នឹងឯងឯងទៅមកពីណានេះមើលត្រីខ្លោចដូចខ្ជុងចូលត្រង់ដំបូងឯងនេះម៉ែក៏ដឹងអីតាថាខ្ញុំដាក់បាយខ្លោចបាយដាក់កោបាញ់កោហ្នឹងបើថាចង់ផឹកណាតែញយកទៅផឹកនៅផ្ទះទៅចង់ផឹកក៏ផឹកទៅចង់ងូតក៏ងូតទៅតែកុំមកដើរផឹកស៊ីផ្ទះអាឆ្កែណាទៀតខ្ញុំថាឲ្យពួកអាឆ្កែណាឲ្យព្រោះប្តីខ្ញុំផឹកទេច្រឹងខ្ញុំវាអញ្ចឹងខ្ញុំវារឹងទទួលបានបានក៏ចេញទៅលេងគ្នាទៅឯងស្មានតែខ្ញុំឲ្យហ៊ានលេងឯងមែនចរឹកខ្ជិលក៏ខ្ជិលមានជាតិមិនបានអាប្រហុករៀងមួយថ្ងៃមួយថ្ងៃខ្ញុំចេះធ្វើអីទេ អញ្ចឹងលេងគ្នាទៅលេងកន្លែងទៅទៅទៅអើទៅលេងភាពយន្តជីវិតរឿងស្លន់ស្លោចង្ការមានផ្សាយជូនទស្សនា នៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film